រឿងទិញដីអុកញ៉ាពីររូបកំពុងតែប្រឈមមុខដាក់គ្នាលោកអុកញ៉ាបណ្ឌិតអង្គខៀងបានដាក់ពាក្យបណ្ដឹង ចូលទៅកាន់សាលាដំបងរាជធានីភ្នំពេញ ដោយ បានប្តឹងអុកញ៉ាឡៃលុនអគ្គនាយកក្រុមហ៊ុន CTC Migol International ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន នៅក្នុងពាក្យបណ្ដឹង លោកអុកញ៉ាអង្គខៀងបានឲ្យ ដឹងថា អុកញ៉ាឡៃលុនបានទិញដីពីលោកអុកញ៉ាដោយបានចេញមូលប្រធានប័ត្រចំនួន2សន្លឹកដើម្បីទូទាត់ប្រាក់ដោយមូលប្រធានប័ត្រមួយចុះនៅថ្ងៃទី22ខែសីហាឆ្នាំ2021និងមួយទៀតចុះនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2022របស់ធនាគារ ABA ពាក្យបណ្ដឹងខាងលើ បន្តថាលុះដល់ថ្ងៃកំណត់លោកអុកញ៉ាបានយកមូលប្រតិបត្តិនេះទៅ បើកប្រាក់នៅធនាគារតែមិនអាចបើកប្រាក់បានឡើយ។ ព្រោះថាកណន័យរបស់លោកអុកញ៉ាឡៃលុនពុំមានទឹកប្រាក់គ្រប់គ្រាន់ សម្រាប់ទូទាត់ថ្លៃដីជូនបានឡើយលោកអុកញ៉ាអង្គៀងឲ្យដឹងបន្តទៀតថាក្រោយមកបានតាក់ទងទៅអុកញ៉ាឡៃលុនឲ្យចូលមកដោះស្រាយតែអុកញ៉ាឡៃលុនបានគិចវេះមិនព្រមដោះស្រាយតែអុកញ៉ាឡៃលុនបានគិចវេះមិនព្រមដោះស្រាយឡើយរហូតមកដល់ពេលបច្ចុប្បន្ននេះធ្វើឲ្យអុកញ៉ាមានការខាត់បងយ៉ាងធ្ងន់ធ្ងរ ជាមួយគ្នានេះដែរលោកអុកញ៉ាអឹងខៀងបានស្នើសុំតុលាការចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។